កេតម៉ាណែលឲ្យស៊ូពូថ្ងៃ25ចែកស្រោមអត់ដូចជាអត់មានអមតឹកហង Uncle Lisa yes គេនិយាយដើមពូប្រូគេអេកនឹងបងរៀមថតអឺហ្នឹងហើយក៏ប៉ុន្តែពូអត់មានត្រូវចេញវីដេអូតបតអីទៅកាន់បុគ្គលបឋិជនដូចអាជ្រួញរៀមថតណាឬក៏អាបងប្រូ KH អីទេព្រោះពីរនាក់ហ្នឹងវា ដូចវាទៅនេឬអត់ការងារធ្វើមកវាទៅយករឿងឯងទៅនិយាយដើមនៅលើការឡាយហើយបង្ហាញជាសាធារណៈពូថាអត់ចង់និយាយរឿងហ្នឹងទេតែពេលនិយាយទៅនាំតែមូម៉ាក់ក្តៅក្រហាយហើយអាជ្រួយនេះគឺជាពួកម៉ាក់ពូចិត្តស្និទ្ធហើយអា KH អាថិតអាកថាដូចជ្រូកនោះអានោះដូចប្អូនប្រុសបកើតចឹងហើយវាចេះតែយករឿងឯងទៅនិយាយលាតត្រដាងនៅលើការឡាយរបស់វាធ្វើជារឿងកំ pl ៃមួយធ្វើមិនដឹងវាទៅជាចឹងហ្នឹង អាជ្រូញមនុស្សចេះដឹងគាត់បាទដែររៀនដល់សូត្រអាមេរិកតែគេហៅថាកណេះសង់ឬក៏ knowledge ដូចជានៅមានកម្រិតមកអាជ្រួញអាជ្រួញឥឡូវនិយាយឲ្យខ្លីទៅអញបើមានតែជាលើកទី1ណាបើសិនបើមានករណីនឹងកើតឡើងលើកទី2ទៀតអានឹងអញចាត់វិធានការតាមផ្លូវច្បាប់ឯណាជ្រួញហើយនឹងអា KH អា2នាក់នឹង ព្រោះវាអត់មានអីដែលត្រូវយករឿងផ្ទាល់ខ្លួនអញទៅ live នៅលើអឺបណ្ដាញសង្គមឬក៏នៅលើ Instagram អីជារឿងកំ pl ៃលេងសើចអត់ចឹងកើតទេនួយមែរបលយកទៅឯងស្អីនេះបើមិនឡាយបកស្រាយហើយមិនឡាយសុំទោសអញជាសាធារណៈទេអាពីរនេះឯងនេះដឹងដឹងដឹងខ្សែទុននៅសារដៃអញមកអោឯងសូនក៏ដកសញ្ញាសូនមកអានេះគាត់បំមានឯងលើកទី1សិន អូហើយ live បកស្រាយ live សុំទោសិនអាពីនេះឯងនឹងហើយវីដេអូហ្នឹងអាកូនឯងកាត់ហើយផ្ញើទៅអាជ្រួញផ្ញើទៅអា Pro KX ស្អែកឲ្យវាចាត់វិធានការ live បកស្រាយម្ដងម្នាក់ឲ្យវាសុំទោសពូជាសាធារណៈប្រយ័ត្នដោយការកោះទៅកាន់សាលាដំបងរាជធានីភ្នំពេញអានេះគាត់អាកាសនេះពុំមានទេណាជ្រួញអា KX ជ្រួញឆ្លើយណាស់និយាយដើមបងអញ្ចឹងអើអាអូនឲ្យមើលហើយវាពួកម៉ាក់ពូចិត្តស្និទ្ធទេណាវាទៅនិយាយដើមពូអញ្ចឹងវាធ្វើជារឿងលេងសើចលេង ពូអត់យល់ពីវាមកគេថាហ្នឹងពូខឹងហ្នឹងនៅពេលដែលថេកក្មួយក្មួយផ្ញើវីដេអូឲ្យពូមើលមកពូខឹងណាមើលគេគេដៃគេដៃគេគេដៃញួរគេញួរគេញួរគេញួរគេញួរគេញួរពូចង់សួរវាពូពូចង់តែទៅជួបវានៅផ្ទះនៅពេញហូតតែចង់សួរវាថ្ងៃសាក់ម៉ាស់រាល់ថ្ងៃហ្នឹងចង់សួរវាច្បាស់ច្បាស់អញ្ចឹង គាត់គាត់និយាយញ័រដៃគេញ័រដៃគេញ័រដៃញ័រដៃញ័រដៃអញ្ចឹងអាជ្រូកញ៉ារួចខ្លួននេះអាជ្រូកញ៉ានាំអានអា KH ញ៉ាបន្តពីក្រោយអាពីរនាក់ហ្នឹងបើមែនតែនទៅអាមួយអ្នកប្រព្រឹត្តអាមួយទៀតសហចារីអញ្ចឹងទោសវាស្មើគ្នាទេអាពីរនាក់ហ្នឹងអត់មានលើកលែងនោះទេអត់មានករណីលើកលែងទេឲ្យឲ្យឡាយបកស្រាយមកចាំមើលស្អែកមើលពូចាំមើលស្អែកណាជ្រូកវាមានប្រតិកម្មមិនខ្មិច លេងអានេះផ្អើលនោះបានតែឈប់និយាយពីរឿងវានិយាយទៅពូញ័រដៃគេញ័រដៃគេញ័រញ័រដៃទៅញ័រដៃញ័រដៃគេនេះឲ្យតែនិយាយរឿងអាជួយអា KH ញ័រដៃហើយអា KH នោះអានោះនឹងនិយាយការងារស្អីដែរនោះឲ្យ ប្រឹងប្រែងឲ្យពលុត អាគេហៅថា អាភាពទុកសោកអារឿងស្មុកស្មាញចាប់ផ្ដើមការងារថ្មីឥឡូវចិត្តដាច់ឆ្នាំទៀតហើយអត់គិតតែផឹកយកអារឿងនឹងទៅគិត គិតគិតបើប្រយោជន៍ស្អីបានអីមកវិញរឿងដែលវាហួសហើយឲ្យវាហួសទៅអាកូនទម្លាក់វាចោលទៅវាប្រៀបដូចជាដុំថ្មដែលឯងបោះចូលទៅក្នុងទឹកទៅកុំព្យាយាមស្រង់វាមកវិញដុំថ្មនៅតែជាដុំថ្មដុំថ្មมันអាចខ្លាយទៅជាអាចគោបានទេហើយយល់ទេអាគេអីចាត់ទុកថាវាជាប៉ុនដែលឯងធ្វើមកជាមួយវានឹងគឺបានតែប៉ុណ្្នឹងហើយចែកភ្លើងនេះទៅប្រឹងកសាងខ្លួនកូនប្រុស កូនប្រុសដើមទ្រូង5ហັດអត់ត្រូវមកសោកសង្រេងទឹកភ្នែកដោយសារស្រីណាវិញយណាអាអាគេអីថ្ងៃក៏ត្រូវគិតដល់ម្ដាយត្រូវគិតដល់ប្អូនខ្លួនឯងហើយគាត់តែងលើកទឹកចិត្តអ្នកជុំវិញអីចឹងដល់ឯងយករឿងផឹករឿងអាស្មុកស្មាញនឹងមកបោកលោកចូលគ្នាអញ្ចឹងអត់អត់កើតទេទោះជំនុំប្រុសគេអត់សាំញ៉ាំអញ្ចឹងត្រូវធ្វើចិត្តឲ្យដាច់ ធ្វើចិត្តឲ្យដាច់ដូចលីពូអញ្ចឹងត្រូវវាយវាយត្រូវរត់រត់ត្រូវដកដកបាយធ្វើសាមញ៉ាំដូចលាវបៃចប់ហើយឱកាសត្រូវកាន់កាប់នគរទាំង3ក្រោមមេឃលើដីអីបែរជាអត់បានវិញអញ្ចឹងអានឹងចិត្តទៅនឹងលាវបៃអញ្ចឹងអរេពូនិយាយមែនទេ ពូគិតថាផ្ដល់ឱកាសឲ្យវាសម្រាប់ឆ្នាំថ្មីនេះឲ្យតែវាថាព្រមពូដាក់ចូលក្នុងធីមនិយាយបាល់ហ្មងព្រោះគេអីក៏វាមានគេហៅថា talent ពីកំណត់អារឿងនិយាយឲ្យស្ដាប់ហើយហើយការងារនិយាយហ្នឹងគឺអត់ប្រមាទទេព្រោះវាជំនាញវាធ្វើវីដេអូ prank វាធ្វើ YouTuber វាធ្វើវីដេអូកំ pl ែងឲ្យគេសើចមកប្រទេសហ្នឹងអញ្ចឹងគាត់រវោហាសាប់គាត់ទៅដូរពីពីការកំ pl ែងពីការនិយាយ តែជាទូទៅនៅសង្គមមកនិយាយបាល់វាអត់ពិបាកអីទេព្រោះមនុស្សវាមាន talent ស្រាប់វាមានវាមានដងស្រាប់ហើយចូលពុករកឱកាសឲ្យវាតែពុកធ្លាប់និយាយតាឲ្យអាហៃក៏ចឹងដែរអាហៃនេះមែនតែនទៅរាល់ថ្ងៃគ្រូសាមនឹងជាស្អីទេខ្លួនតែមួយនិយាយពីជួយអើជួយ បងផងប្អូនផងហើយបង វាបកើតបងអាហៃហ្នឹងវាអត់ដែលមានអាណាមួយឆ្នាំកូនពីរឲ្យគិតមើល កូនដើមឆ្នាំមួយកូនចុងឆ្នាំមួយហើយលទ្ធភាពប្រាក់ខែប្តីទៅ300ទេហើយកូន2មួយឆ្នាំហើយលុយត្រូវការរហូតឲ្យគ្នានឹងឲ្យឲ្យអាហើយនឹងរត់រលុយដើម្បីទៅសម្រាប់កូនហើយសបាយខ្លួនឯងទៅ2នាក់ដល់ពេលបបាក់បបាក់ណាបបាក់កូនឲ្យកើតមកហើយបបាក់អាគេអ្នកជុំវិញទៀតអញ្ចឹងថាអាហើយឲ្យធ្វើអីឲ្យធ្វើគិតវ៉ៃអាយុច្រើនដែរហើយអញ្ចឹងវ៉ៃត្រូវការធ្វើមានគ្រួសាររកអនាគតខ្លួនឯងគ្រួសារអនាគតស្រឡាញ់អនាគតជួយនេះតែជួយក្នុងលក្ខណៈមួយ ទៅតាមលទ្ធភាពដែលយើងជួយបានមិនចេញមកដោយឯកតាតាមអញ្ចឹងណាហើយទៅយកបញ្ហាហ្នឹងគិតឡើងវិញអឺលេងបាល់ដូចជាពូលេងស្អែកស្អែកហ្នឹងពូលេងមកប្រកួតដូចជានឹង AUPP អត់ទេពូនិយាយមែនតើ AKH បើវាមកនិយាយបាល់ងុំមិនបាច់ទេគាត់តែវាធ្វើតែវីដេអូ ដូចវាធ្វើរដងទៅជាមួយពូគាត់នេះដែរ ក៏មាន sponsor មានអីផ្ទុះនិយាយទៅចុះបើមនុស្សមានសមត្ថភាពស្រេចអីគាត់អត់មកធ្វើវិញអត់មានអីពិបាកនឹងរក sponsor សាកមើលវាមើលមកនិយាយបាល់មើលមកនិយាយបាល់ធ្វើ YouTuber ធ្វើវីដេអូដូចមុនមើលបើមិនក៏ក្រាចក៏លើគេតែឥឡូវវាឡើងគីឡូឡើងឡើងមែនតើក្នុងគីឡូឥឡូវដល់ហើយគីឡូអញ្ចឹងបានថា depression អញ្ចឹងអានោះចូលលក្ខណៈ depression ហើយអត់ដេកទេផឹកផឹកឯងផឹកដើម្បីប្រឡប់ភាពស្មុគស្មាញអញ្ចឹងក្មួយក្មួយគូតែ ប្រយ័ត្នណាភាពស្មុគស្មាញហ្នឹងកុំឲ្យ បញ្ហាស្មុគស្មាញហ្នឹងមកគ្រប់គ្រងអារម្មណ៍គ្រប់ក្នុងគូនក្បាលយើងបានតែពេលអញ្ចឹងយើងអត់អាចគិតអីក្រៅតែពីដេកផឹកផឹកហើយដេកអាហ្នឹងគឺចប់ហើយអូខ្ញុំហ្វេងខ្ញុំហ្វេនប្រវែងអូពូស្មានដៃហ្វេនអាមានអាមានណាបងមានលោកវិញ្ញាសាបាក់ដប់អត់អឺ ម៉ែឯងចេះតែដុតមកហើយឯងឯងចឹងឯងឯងឯងឯងចេះនាំអញចឹងឯងចេះតែឯងចេះតែជួយចឹងអារឿងហ្នឹងកើតឡើងតាំងពី10ឆ្នាំមុនណារឿងលោកញាសាហ្នឹងឥឡូវអត់មានទេឥឡូវផ្អាកឥឡូវឈប់ហើយឈប់លុបហើយអត់មានញាសាលុបអីអត់មានញាសាលុបដូចមុនទៀតទេសួរដើម្បីបងអូនបងអូនទេអើកុំឲ្យវាបញ្ហាវាជាប់លើបញ្ហាពេកខ្លួនយើងឲ្យជួយខ្លួនឯងបានសិនចាំឲ្យជួយខ្លួនឯងបានហើយអានឹងឲ្យជួយអ្នកដទៃជួយបងប្អូនក៏វាអត់យឺតពេលដែរ ចឹងចឹងកុំឲ្យមានអំរែកពូអាវនឹងមានលក់អត់អាវនេះអាវបោះក្លឹបបាល់ទាត់ពីសាខាអាវដូចជាអាវរដូវកាលចាស់តែដូចពូអត់មានលក់ទេបើនៅ store របស់ forward អានឹងមានសួស្ដីពូគេងហើយក៏ទៅមែនតែនទៅសង្គមយើងបច្ចុប្បន្នដូចរឿងកើតឡើងប្លែករហូតមកគួរមានទេអស់ពីរឿងមួយចូលរឿងមួយអស់ពីរឿងមួយចូលរឿងមួយថ្មីរហូតរឿងថ្មី ថ្មីរាល់ថ្ងៃហ្មងសឹងថាមួយអាទិត្យ ថ្មីមួយមួយអាទិត្យថ្មីមួយ ថ្មីថ្មីថ្មីសឹងតែពេលខ្លះយើងតាមអត់ទាន់ទេបាទសង្គមយើងបច្ចុប្បន្នបើកភ្នែកមិនទាន់ជេរតពួកឯងអរេលោកប្អូនម្ចាស់កណាគាត់អប់រំកណាគាត់ទទួលមានណាគាត់ទ្រឹស្ដីលោកណាពូចောက်យប់នេះពូនិយាយរៀលម៉ាឌ្រីតអើយកាពិតទៅពូអត់ចង់និយាយសោះមកយប់ជ្រៅពេកក្មួយហើយមក3កន្លះហើយស្អែកត្រូវរវល់នៅហាងថ្មីមួយមិញទៀតឥឡូវពូមើលការបរិឆេទសិន ដល់កោហើយណាយប់នេះមាន4គូដែរក្មួយយប់នេះនៅក្នុងពានរង្វាន់ EFL Carabao Cup អឺ